ដូចព្រះអង្គត្រាស់រឿងនាង កាលីហ្នឹងព្រះអង្គថាកុំតន់សន្មត់អឺថាបុគ្គលហ្នឹងមាន ចិត្តស្ងប់រងាប់នៅពេលដែលមិនតន់ជួបអារម្មណ៍ប្លែកអារម្មណ៍ប្លែកមានន័យថាល្អពេកឬក៏អាក្រក់ពេកដែលយើងគិតណាមានពេលខ្លះឃើញស្ងប់ស្ងប់ហ្នឹងវាមិនតន់ជួបរឿង កុំវង្វាស់កម្រិតចិត្តនៅពេលដែលអត់ជួបរឿងកម្រិតចិត្តនឹងត្រូវវាស់នៅពេលជួបរឿងដែលអឺល្អខ្លាំងឬក៏អាក្រក់ខ្លាំងនឹងឯងអញ្ចឹងឃើញយើង យើង ធ្វើប៉ុនតាំងពីដើមមកយើង ធ្វើតាមអំណាចបណ្ណាហាត្រង់ថាឲ្យទៅធ្វើប៉ុនយើងយើងប្រាថ្នាជួបតែរបស់ល្អឯងមែនទេឲ្យជួបតែសេចក្តីសុខឲ្យជួបតែរបស់ល្អ ហើយមែនតែនបើវាបានតែអញ្ចឹងទៅរហូតជីវិតនេះអត់ខ្លាំងទេព្រោះជួបតែល្អហើយអត់ដែលជួបអាក្រក់សោះជួបអាក្រក់តែបន្តិចក៏គិតថាពិបាកដែរហ្នឹងហើយហើយដល់ធោព្រះអង្គសំដែងឲ្យឲ្យចម្រើនបញ្ញាណាមែនតើចឹងបានបញ្ញាអត់រើសអារម្មណ៍ទេ ចឹងបញ្ញាអត់រើសអារម្មណ៍ទេចាំកន្លែងហ្នឹងថាតួបញ្ញាអត់រើសអារម្មណ៍ទេ តែតោមណោះរើសតោមណោះឬតណ្ហា ឬលោភៈរើសតណ្ហាវារើសតែណា ស្របចិត្តវាតោមណោះវាបដិសេធអាណាដែលវាអត់ចូលចិត្តឃើញទេក៏ប៉ុន្តែបើបញ្ញាកើតឡើង whatever whoever ណានាក៏ដោយអីក៏ដោយលីសាដើម្បីជួបរឿងមិនល្អក៏ដឹង ច្បាស់ថាជាអកុសលវិបាកឃើញទេអញ្ចឹងយើងកំណត់អកុសលវិបាក មិនបានបើយើង ចង់ជួបតែរបស់ល្អមិនអញ្ចឹងដូចផ្លូវសំឡេងមួយអញ្ចឹងបើថាយើងស្ដាប់ទៅ ស្ងប់ស្ងៀមល្អអញ្ចឹងទៅ ឬទៅសលេងពធអញ្ចឹងទៅវាមានតែកុសលវិបាកកើតឡើងដល់ក្មេងៗស្រែកលោឡាអីចឹងទៅអាចិត្តឮសលេងលោឡារំខានហ្នឹងអាហ្នឹងជាឱកាសដែលអកុសលវិបាកវាកើតឡើង ដើម្បីកំណត់ដឹងថានឹងហើយជាអកុសលវិបាកហើយយើងទៅឲ្យសំលេងនឹងស្ងប់សិនបានកំណត់ដឹងមិនបានអានឹងដែលព្រះអង្គត្រាស់តែមួយម៉ាត់ថាសេចក្តី ទុកគ្រប់បែបយ៉ាងកើតពីតណ្ហាពេលយើង យើងឮសលេងញ៉ែញ៉ៃហ្នឹងយើងមានបំណងថាអូអត់ចង់ឮហ្នឹងឯងតណ្ហាកុំទៅរត់តណ្ហាឯណាដល់ក្មេងអត់ស្ងប់ក្មេងអត់ស្ងៀមយើងខឹងក្មេងហ្នឹងអាហ្នឹងឲ្យតណ្ហា ជាបច្ច័យឲ្យកើតខឹងក្មេងហ្នឹងព្រោះយើងចង់ឲ្យស្ងៀមឃើញទេហ្នឹងហើយឃើញសុទ្ធតែជាឱកាស ដែលបញ្ញាត្រូវរលឹកដឹងត្រូវសតិត្រូវរលឹកដឹងហ្នឹងមិនចាំបាច់ឲ្យក្មេងស្ងៀមសិនទេ ក៏សតិអាចដឹងបានថានឹងជាអកុសលវិបាទបើគិតពីក្មេងថាហេតុតែគ្នាក្មេង មេត្តាកើតឡើងប៉ុន្តែយើងអត់យល់ថាហេឲ្យក្មេងទៅឲ្យបានការឯងស្ដាប់ធរអញឃើញទេចឹងអត់ចឹងអត់គិតចាណាមើលចឹងអត់ចឹងមានវិញ្ញាសាល្អល្អជាងស្មាឆ្ងាយហ៎ បានហាត់មួយប្តីផងហាត់មួយកូនផងនឹងអាសើរឿងពិតទាំងអស់ក្នុងជីវិតហ្នឹងចង់ឃើញសច្ចៈធម៌ហ្នឹងហើយសច្ចៈធម៌នេះលឺងាងងាងហ្នឹងសច្ចៈធម៌ហ្នឹងជាសត្វរូប ជាវិច័យវិញ្ញាតកើតឡើងហ្នឹងហើយ ឲ្យតែគិតតែធុញធុញចង់ទៅបួសហ្នឹងអត់យល់ធម៌ហ្នឹងឯងអញ្ចឹងមិនសរុបមកនៅតែត្រូវបកើនការយល់ដឹងនឹងបន្ថែមខិនប្រាប់ខ្លួនឯងថាគណៈពេលដែលកិលេសកើតហ្នឹងមានន័យចេះអត់តន់ដល់ទេបានជាឱកាសកិលេសកើតទៀតពេលគណៈខឹងហ្នឹងមានន័យថាល្ងងហើយគណៈជពៈអីហ្នឹងត្រូវដឹងថាល្ងងហើយ ព្រោះពេលបញ្ញាកើតគឺពេលដែលភ្លឺស្វាងអត់ជាពាក់អត់ខឹងអត់ក្រោតអត់ចំណែនអត់និន្ទាគេអត់អីទាំងអស់ release ចិត្តនឹង clean ចិត្តនឹងស្អាតអានឹងបញ្ញាកើតនឹងហើយតាតបប្រមល់ទល់បធរកុំថាឆ្លាតយល់ទេនឹងយើងឆ្លាតតារឿងអីទេប៉ុន្តែរឿងដោះចិត្តហ្នឹងអត់ឆ្លាតប៉ុណ្ណឹងហ្នឹងអញ្ចឹងបាន អស្ចារ្យព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ពាក្យមួយមួយមួយមួយមកពីមុនថ្មគិតហ្នឹងពាក្យដដែលដដែលដដែលថ្មមកអង្គុយរៀនហ្មងទៀតមករៀនមើលអត្តកថាមកវិភាគទៅលើសភាវៈអីហ្មងទៀតហ្មងទៀតអឺពីមុនចេះថាអាពាក្យសង្ខារអីអីថ្មនិយាយយូរហើយប៉ុន្តែដូចនិយាយឲ្យតែព្រោះអញ្ចឹងណាដូចថានិយាយឲ្យតែព្រោះប៉ុន្តែមែនទេវាល្មិច ដុំមកហែកមើលវាមិនមែនជាការឲ្យពូថាឥឡូវទុកនឹងឲ្យកើតជាតិណាណាឲ្យសុកឃើញឃើញខុសពីសភាវៈអីអញ្ចឹងបានអាត្មានិយាយថា ការឲ្យពូមិនមែនឲ្យចំណេះទេឲ្យមនុស្សកាន់តែល្ងងហើយមិនមែនឲ្យមនុស្សសុកមែនទេទេឲ្យមនុស្សកំពុងកពូនសេចក្តីទុកឧទាហរណ៍ឥឡូវពិបាក ណាស់ល្ងងអញ្ចឹង កើតជាតិណាណាឲ្យខ្លួនឯងឆ្លាតអត់បញ្យល់ថាល្ងងមកពីអីបានល្ងងទេអត់មាន ផ្លូវណាបញ្យល់ថាឲ្យគ្នារៀនមិនស្ដាប់មិនឲ្យឆ្លាតទេខឹងកូនក្មេងចាញ់ក្មេងអ្មេចបងកូនក្មេងយំតោសៈកើតឡើងព្រោះអ្វីដែលយើងអង្គុយនិយាយគ្នានេះមិនជាទីសប្បាយរបស់ក្មេងៗទេ មិញមិញនោះចូលចិត្តទៅលេងចូលចិត្តទៅលោតចូលចិត្តអីចឹងឃើញទេហើយតែយើងថាព្រមនៅស្ងៀមសោះម៉ែស្ដាប់ធัวហ្នឹងអត់យល់ទៀតអត់យល់ពីដំណើរធម្មជាតិរបស់ក្មេងនៅពេលយើងខឹងនរណាម្នាក់មិនមែនយើងឈ្នះគេទេយើងចាញ់ខ្លួនឯងបាទហ្នឹងហើយចឹងសរុបមកនៅតែមើលចិត្តខ្លួនដល់ដែល ចឹងមិនពាក្យមួយមួយ ដែលព្រះសម្មាសម្ពុទ្ធត្រាស់មកនោះមិនរៈកំផែលដូចយើងគិតទេជ្រៅដល់សច្ចធម៌តែម្ដង ធម្មតាណាបើយើងយល់ពាក្យដែលយើងសូត្រស្ដាប់រាល់ថ្ងៃនោះត្រាស់ដឹងយូរហើយឧទាហរណ៍អនិច្ចាវរសង្ខារាលឺមដល់ប្រហែលដងហើយមែនទេអវិជ្ជាបច្ចយាលោកបាំងស្គលតាំងអាត្មានៅនេនោះអាត្មាសូត្រតែអាហ្នឹង សូត្រតាំងមិនតាន់ចេះមែនទែនទៅបួសមែនទែនគេរៀនសូត្រអវិជ្ជាបច្ចយាហើយអាកន្លែងស្អីស្អាមុនមុនចាប់ចាប់អត់ចាំស្មាទៅដល់បច្ចយាលឺហ្មងមិនដឹងថាវេទនាឬក៏តណ្ហាឲ្យតែគេថាឲ្យបច្ចយាបច្ចយាហ្នឹងហើយស្ដាប់ទៅដូចអ្នកចេះសូត្រឲ្យអ្នកអត់ចេះស្ដាប់តាមពិតអត់ចេះទាំងអស់គ្នាចេះទេអាត្មានៅនេះអាត្មាមិនដឹងថាអវិជ្ជាបច្ចយាហ្នឹងគេ ធัวសម្រាប់អីហ្នឹងតាមពិតធัวសម្រាប់ត្រាស់ដឹងតាបដិច្ចសមុបបាទគឺធัวជាអឺវិជាគុណដែលស័កសមនឹងបដិច្ចមែនទែនហ្នឹងគឺអរិយបុគ្គលដែលយល់ធัวកើតពីបច្ច័យមែនទែនតែយើងអាចរៀនត្រឹមបរិយ័តយកមកពិសោធន៍បានខ្លះប៉ុន្តែអ្នកដែលអាចច្បាស់បដិច្ចសមុបបាទមែនទែនគឺសោតាឡើងទៅ ហ្នឹងហើយយើងមកសូត្រគ្រប់តបុននឹងសាធុអស់ចង្រៃស្អីហ្នឹងឥឡូវស្ងប់សលេងក្មេងជាងកើតមិនប្រកាសថាកុសលកំពុង គិត ខ្វល់មិញកូនលោឡាដល់អត់អីកូនតកើតវាកើតហ្នឹងអេបើបើចិត្តនឹងវាកើតឡើងអញ្ចឹងអត់អីទេអត់ទេកណ្ដាល